ហេគ្រាន់តែលឺគេចាក់បាសរួមខ្ញុំរត់ចូលត្រឹមបាច់គេនាំមិនដឹងកើតថៃលឺភ្លេងបាក់ទ្រាំក្លែងក្លុកលេងទៅមុខឡើងមកហើយបានទុកចោលភ្លេងមើលឆ្កែពំថាអាលងលឹងឡាជួយចាប់ឆ្កែផងអាធិបតីខ្លាចថ្លាមួយបើអេនជេឡាណាចាបាទឆ្នាំនេះអាយុប៉ុន្មានហើយក្មួយអាយុ7ឆ្នាំជាងមួយថ្ងៃទៀត8ហើយ អូមួយថ្ងៃទៀត8ឆ្នាំអញ្ចឹងខួបកំណើតស្អែកហ៎ចាពូធ្លាប់ឃើញក្មួយនៅតាមការប្រឡងមួយថ្ងៃមុនណាចាវគ្គដំរុះដំបូងហើយនិងវគ្គអីបាត់ថលចាបាទបាទពីរវគ្គដែរចាក្រោយមកក៏អត់ជាប់ទេណាចាបាទមើលក្មួយ ប្រាប់បងប្អូនយើងតិចមើលចេះអីខ្លះឃើញពូឃើញនេះបកាយរំបកាយលេងទឹកមុខហ្នឹងខ្ញុំចេះ អឺមកគេខ្ញុំចេះរាំល្បាំចេះលេងព្យ៉ាណូហើយនឹងចេះច្រៀងចេះ3ហ្នឹងល្បាំព្យ៉ាណូច្រៀងចេះរាំសម័យយើងរាំចេះតាចេះដែររាំសម័យអត់សូវចេះហ្មងទេតែបើរាំបាត់អ្នកចេះអរគុណហើយយុម៉ានឆ្នាំមិញ យើង7ក៏បើតែតែមួយថ្ងៃ8ឆ្នាំណាតែមួយថ្ងៃទេដឹងបាទ8ឆ្នាំស្អែកបាទហើយកាខ្ញុំទៅប្រឡងថា8ហ្នឹងដោយសារតែខ្ញុំចន់8ហើយហើយខ្ញុំខ្ពស់ទៀតខ្ញុំខ្លាចខ្ញុំប្រាប់ថា7ទៅគេអត់ជឿខ្ញុំប្រាប់8ហ្មងទៅបាទហើយមានផ្ទះនៅណាដែរផ្ទះនៅក្រោយខាន់សានសុកអ្នកពេញយើងនេះទេណាចាបាទមានប៉ាឈ្មោះអី ប៉ាឈ្មោះពៅច័ន្ទវាសនាម៉ាក់ឈ្មោះធីមពិសីប្អូនឈ្មោះពៅជេស៊ីកាអូមកខ្សែមកបាទខ្ញុំខ្ជិលឲ្យពួកឯងសួរខ្ញុំច្រើនពេកអឺបងប្អូនយើងប្រកែមែនតែនបាទចេះមែនតែនមកយូរ8ឆ្នាំទីណាក់ទីម៉ែនទីណាក់ទី3អូណាក់ទី3ហើយបាទសាលាសាលាណាអន្តរជាតិ True Vision True Vision អូរៀនសាលាល្អទីណា បាទហើយក្មួយអឺពូសួរតិចមើលក្មួយប៉ារងថ្ងៃតកាអីប៉ាធ្វើការលក់បាសលក់បាសចាអូអញ្ចឹងមកក្មួយចេះច្រៀងចាំម៉ាក់ម៉ាក់ពុះដីលើលក់អូសម្រាប់ជំនួយអាពេលអាពេលហ្នឹងអាពេលអូនឈរមុខហាងទៅអូនជំរាបសួរគេហើយអូនអញ្ជើញគេចូលហើយអាពេលទៅអូនប្រមូលទាំងបាសប្រមូលទាំងដីយ៉ាចាម៉ាក់ដូចលក់ដីនៅណា លក់ដីនៅដងអូលក់ដល់ដងហ្នឹងអូឆ្លាតមែនតើអាយុ8ឆ្នាំបងប្អូនហើយចេះច្រៀងបទអីខ្លះអឹមបទបទបទខ្ញុំសូមដាក់បទប្រឡងជើដែរណាឆ្នាំអ31រំទៅអឹមហើយក្រយប់ម្លេះស្រឡាញ់គេងាយពេកហ្នឹងហើយហើយនឹង អឺគេអាបងអូនដល់ដប់ស្រាទោះខ្ញុំធ្លាក់ក៏ខ្ញុំអត់ព្រោះចិត្តអត់ស្អាតអីទេព្រោះនៅគាត់ជឿបាត់វិសោខ្ញុំខ្ញុំទៅលើដំបងហ្មងយ៉ាងចាអឺពេលធ្លាក់ភ្លាមមកយំទេអត់ដងអត់យំទេចាអូចំណាប់ទេឥឡូវ8ឆ្នាំហើយហើយចេះជំនាញនោះច្រើនមែនតើរៀនជាប់លេខប្រហែលទៅយើងក៏ចេះរៀន រៀនចិនចប់លេខ8អង់គ្លេសជាប់លេខ12ខ្មែរជាប់លេខ13ចិនរៀងខ្លាំងចិនបកាអូចិនជាប់លេខម៉េចលេខ3អត់ទេលេខ8ចិនលេខ8ឥឡូវរករកភាសាចិនស្ដាប់តិចមើលអាកាចិន1 2 3ហ្នឹង 一、二、三、四、五、六、七、八、九、十、十一、十二、十三、十四、十五、十六、十七、十八、十九、二十、二十一、二十二、二十三、二十四、二十五、二十六、二十七、二十八、二十九、三十、三十一、三十二、三十三、三十四、三十五、三十六、三十七、三十八、三十九。嗯，二十九。是。 <laughs> មិនអស់ទេនៅចេះដល់1000 1000ថាម៉េច1000 30000ហ្នឹងទេអ៊ីបាយអ៊ីឈៀនអ៊ីវ៉ាន់ចេះចិននេះឡើយខ្ញុំខ្ញុំបកាយចិនហ្នឹងខ្ញុំបកាខាងកណិតរកចាកណិតចិនអ្នកការណាក់ទី2ប្រឡងឆុងមាសទី1ខ្ញុំបានលេខ1អូ ប្រឡងឆុងមេទី2អត់ទាន់រៀនផងគ្រូឲ្យប្រឡងចឹងទៅជាប់លេខ8តាន់បានរៀនប្រឡងជាប់ក៏នឹងសាហាវមែនទេសិនកាហើយពូសួររឿងសិល្បៈតិចចេះជាងតាអាយុមិនចេះច្រៀងតាំងពីអាយុអឺអាយុ5ឆ្នាំចាតាំងពីរៀនចេះនិយាយចេះច្រៀងមកចេះនិយាយចេះច្រៀងមកនិយាយច្បាស់ចេះច្រៀងមកចេះច្រៀងបទដំបូងបទអីបទ ដំបងបាត់សុំទឹកមើលផ្ទិលអូបានច្រើនខេនកាក់តាន់ផ្ទិលដៃស្រីដងមិនជឿទេសុំតាំងមួយផ្ទិលឲ្យដល់ប្រដង បានទេណានុនល្អចៅអូននៃប្រសងសា សុំស្បៃដណ្ដប់ឲ្យបាត់រងានេះហើយក៏ព្រាអូនលាបងទៅឆ្ងាយ លាជីទូទៅវត្តទេជីទូពូមើលថ្មីក្មួយមិនបានចឹងហើយវាដល់មកទៀតបាក់ដោះបាក់ដោះបាក់អរគុណហើយអឹមថារត់ទៅពុតក៏ប៉ុន្តែអឹមឮបងអីថាយូរ18ឆ្នាំអីបានទៅពុតបានអីចឹងចឹងទៅធ្វើជាពើអញ្ចឹងឲ្យហើមងទៅធ្វើចឹងដល់ធំហ្មងទៅធ្វើចឹងឲ្យធំដល់ធំហ្មងទៅព្រោះតិចមេងអីចពើដែរ បាទតែចឹងស្អាតក្មួយអរគុណឥឡូវយើងអរគុណមកប៉ាក់អរគុណប៉ាក់ឥឡូវចាំអរគុណម៉ាក់អរគុណប៉ាតិចបានមិនបាច់ថែរក្សាយើងរហូតខ្លាយជាសិស្សបកាយសិស្សឆ្នើមរហូតដល់ខ្លាយជាក្មេងដូចជាព្រោះទៀតម៉ាក់អូនសូមអរគុណម៉ាក់ប៉ាដែលមើលថែអូនតាំងពីតូចមកដល់ធំបាទឥឡូវធំហើយហើយបើអូនធំបើអូនធំឡើងអូននឹងអូនអូននឹង អូននឹងអត់ឲ្យប៉ាម៉ាក់វាក់ចិត្តទេអូនឲ្យជួយប៉ាម៉ាក់រហូតធម្មតាអត់ឲ្យប៉ាម៉ាក់ទៅអីណាដេកផ្ទះហ្មងណាធម្មតាឲ្យប៉ាម៉ាក់គេងផ្ទះម្ដងខ្ញុំទៅធ្វើការយកលេប៉ាម៉ាក់ញ៉ាំអីឆ្ងាញ់ឆ្ងាញ់យ៉ាងចាអូឆ្លាតមែនតើឥឡូវអរគុណបងប្អូនយើងតិចទេបានគ្រប់ត្រអរគុណអពុមីញាតាទាំងអស់គ្នាដែលបានគ្រប់ត្រអូន បាទជូនពរជូនពរឲ្យអំពូមិញយេតាទាំងអស់គ្នាអាយុយឺនយូរបាទហើយសុខភាពល្អរហូតបាទអរគុណច្រើនក្មួយអរគុណច្រើនពូបាទ